ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះពោតសណ្ដែកនិងស្រូវបានផលច្រើន Boostrong Power Plus Power to Win ក្នុងពរិយាពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំនាព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2023គោឧសភរាជបានបរិភោគពោតសណ្ដែកនិងស្រូវច្រើនជាងគេក្នុងចំណោមអាហារចំនួន7មុខមានស្រូវពោតសណ្ដែកល្ងស្មៅទឹកនិងស្រាយោងតាមការទស្សទាយរបស់ព្រាមព្រះរាជគ្រូគោឧសភរាជបានបរិភោគពោតសណ្ដែកនិងស្រូវបាន95%បើតាមផ្សងប្រភ្នូ ចូលទំនៀមទម្លាប់ព្រះរាជបណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លតិនផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះគឺដំណាំពោតសណ្ដែកនិងស្រូវនឹងទទួលបានផលច្រើនព្រះរាជពិធីច្រត់ព្រះនង្គ័លនៅ ឆ្នាំនេះបានប្រារព្ធឡើងនៅទីព្រះស្រែក្នុងបរិវេណកីឡាដ្ឋាន នៅភូមិរោងឃុំត្រពាំងរិស័យស្រុកកំពង់ស្វាយខេត្តកំពង់ធំក្រោមព្រះរាជអធិបតីភាពព្រះករុណា ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី និងប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្តីសាយឈុំសម្ដេចចៅវាវាំងរវាងជ័យអធិបតីស្រឹងគាគង់សំអល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោមសខេងសម្ដេចបជ័យសេនាទាបាញ់និងសម្ដេចគតិសង្ឃហបណ្ឌិតម៉ែនសំអននិងមន្ត្រីជាន់ខ្ពស់ជាច្រើនអ្នកទៀត Strong Power Plus. Power to win.